说。 នឹកបងស្ដាយខ្លាចអូនបានគេ ជួយប្រាប់ចិនដាប្រាប់ថាខ្ញុំស្នាខ្ញុំសូមរស់ក្បែរក្នុងមួយជាតិនេះ Ah. ករណាសងសាចិនស្មងមកផ្លិចចូលអងយោរងសំរងហើយនឹករកជាខាងខ្លួនរាជនីសមុខមួយក៏មានពីរសោពីសោពីមិនស្មង អូនថ្មីសេដ្ឋីអ្នកមានក្រៃបាក់លើព្រៀនថ្ងៃក្រោយខ្មាស់អៀនអូនគ្មានវិជា ចូលអំញប់រូបសម្រងហើយនឹកក្របជាតាំងខ្លួនរាជនីសមោះមួយគ្មានពីសោពីសោពីមិនសមនឹកនេះប្រកាន់រឹកពីបលជាអ្នកមានអូនទៅក៏ ព្រោះអីមិនចង់ឲ្យបងសួស្រីមកកតតែស្រីមានសងសាថ្មីធ្វើបំពៀនកុំប្រាបងថា សង្សារអូថ្មីសេដ្ឋីអ្នកមានក្រែងប៉ះលើ ស្រោចខ្មាស់គៀន